ទ្រាំលែងបាន ស្រីស្អាត សូដានីតាបោះសម្ដីធ្ងន់ធ្ងរមិនសំចៃមាត់ទៅកាន់មនុស្សម្នាក់ក្រោយជួបរឿងមួយនេះតារាសម្ដែងនាង សូដានីតា នៅតែ បន្តជះពាក្យសម្ដី មិនសំចៃមាត់ទៅកាន់បុគ្គលម្នាក់ពាក់ព័ន្ធចំនួននៅក្នុងការងារសិល្បៈដែលនាងធ្លាប់ប្រកាសជាសាធារណៈពីការចាក់ចែងពីក្រុមតន្ត្រីមួយ។ គេមិនដឹងទេថាចំនួនក្នុងសង្គមសិល្បៈរបស់នាងនៅបន្តវាយប្រហាប់បង្កជា សង្គ្រាមពាក្យសម្ដីដាក់គ្នាយ៉ាងណានោះឡើយប៉ុន្តែសូដានីតាបានចាប់ផ្ដើមបោះសម្ដីធ្ងន់ធ្ងរជាថ្មីម្ដងទៀតនៅលើបណ្ដាញសង្គម Facebook ថ្មីថ្មីនេះសូដានីតាបានបង្ហោះសារដោយប្រើពាក្យសម្ដីធ្ងន់ធ្ងរថាខ្ញុំស្រឡាញ់សិល្បៈមានកំណើតក៏ព្រោះសិល្បៈតែបើកន្លែងសិល្បៈអត់កំណើតខ្លះ ស៊ូជួយចងប់ហើយនៅតែមានពាក្យរិះគន់ល្អមកអាក្រក់ក្រោយនាងបញ្ជាក់ថាសុំទោសលុយសំខាន់តែកិត្តិយសខ្ញុំសំខាន់ជាងធ្វើឲ្យថ្លៃដូចតម្លៃកុំថ្លៃតែមាត់ហាមលើទៀតការទ្រាំមានកំណត់លោក ជាការកត់សម្គាល់ការបោះសម្ដីខាងលើរបស់សូដានីតានេះមិនបានសម្ដៅទៅកាន់អ្នកណាម្នាក់ឡើយប៉ុន្តែកន្លងមកគេដឹងថាតារារូបនេះធ្លាប់មានការថ្នាំងថ្នាក់ និងអន់ចិត្តខ្លាំងជាមួយលោកយ៉ែមសំអូន ការថ្នាំងថ្នាក់នេះរហូតធ្វើឲ្យតារាស្រីរូបនេះ បានប្រកាសជាសាធារណៈតាមបណ្ដាញសង្គមដោយ សម្រេចដើរចេញ ពីក្រមការងារតន្ត្រីរបស់លោកយ៉ែមសំអូនផងដែរសូដានីតាធ្លាប់ប្រកាសជាសាធារណៈថានាងខ្ញុំសូមប្រកាសរាល់ការងារតារា entertainment សំអូនយ៉ែមគឺ នាងខ្ញុំសូមបញ្ឈប់ទាំងអស់នាងបញ្ជាក់ថា មនុស្សគ្រប់គ្នាតែងតែចង់បានល្អកុំចេះតែថាឲ្យគេខុស100ដងដោយមិនមានអ្នកមិនហ៊ានតបតែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយកញ្ចក់អាចឆ្លុះខ្លួនមុខរបស់យើង ពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នារៀនមើលគេល្អខ្លះផងយ៉ាងណាការបោះសម្ដីរបស់សូដានីតាខាងលើសំដៅទៅកាន់លោកយ៉ែមសំអូន ឬបុគ្គលអ្នកសិល្បៈណាម្នាក់ផ្សេង ក្នុងពេលដែលនាងក៏មិនបានបញ្ជាក់ឲ្យចំឈ្មោះ ពីអ្នកណាម្នាក់ឡើយដោយឡែកពាក់ព័ន្ធបញ្ហាខាងលើនេះលោកយ៉ាំចំអូននៅមិនទាន់ឃើញមានការបង្ហោះសារណាមួយពាក់ព័ន្ធទៅនឹងសារដែលសូដានីតាបង្ហោះនាពេលនេះឡើយប៉ុន្តែនៅលើ Facebook របស់លោក បានបង្ហោះវីដេអូមួយដោយភ្ជាប់ជាមួយនឹងខ្លឹមសារកាលពីថ្ងៃ ទី26ខែឧសភា ឆ្នាំ2022ថា ដល់ពេលហួសចិត្តពេកអត់ដឹងត្រូវនិយាយពីអីចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ